បាទសួស្តីបងប្អូនទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះខ្ញុំចង់មកនិយាយតាក់ទងទៅនឹងបាទអឺបាទគឺអ្នកដែលត្រូវគេបោកប្រាស់ច្រើនបាទច្រើនមែនតើនៅក្នុងក្រុមរបស់ខ្ញុំ2 3ក្រុមហ្នឹងគឺខ្ញុំឃើញថាអស់មកឃើញតែកន្លែងគេបោកគ្នាគេចេះគេចោះណាអញ្ចឹងអាហ្នឹងខ្ញុំក៏ឆ្លៀតពេលហ្នឹងគឺចេញវីដេអូបន្តិចតែម្ដងបាទចេញវីដេអូហ្នឹងគឺយកតែ2ឯងព្រោះអ្នកពឹងខ្ញុំឲ្យជួយអារឿងគេបោកហ្នឹងប្រហែលជាអត់ក្រោមពី50 60នាក់នៅក្នុង page របស់ខ្ញុំដែលឆាតមកបងឲ្យជួយ ធ្វើវីដេអូជួយអីចឹងណាប៉ុន្តែតកតងមួយវីដេអូនេះគឺខ្ញុំអត់មានថាគាត់ពឹងឲ្យខ្ញុំជួយធ្វើទេប៉ុន្តែខ្ញុំចង់យកមកនិយាយបន្តិចហើយជាមួយនឹងមួយទៀតគឺ fan របស់ខ្ញុំផ្ទាល់គាត់ចាញ់បោកគេអស់550ដុល្លារបាទអញ្ចឹងអាហ្នឹងគឺយើងនិយាយតែពីរហ្នឹងទេហើយអូខេអ្នកទាំងអស់គ្នាសម្រាប់អ្នកទាំងអស់គ្នាចង់ដាក់ diamond អ្នកទាំងអស់គ្នាឃើញនៅខាងលើគឺផ្ទាំងលក់ diamond របស់ខ្ញុំហ្នឹងហើយតម្លៃធូរថ្លៃសមរម្យបាទហើយសេវាកម្មក៏លឿនដែរអ្នកទាំងអស់គ្នាអាចដាក់បានណាបាទនៅខាងលើ អូខេអធិស្ស្រ័យមែនតើថ្ងៃហ្នឹងខ្ញុំស្អកកខ្លាំងបាទនិយាយអត់ចង់ចេញទេអ្នកនរអគ្នាគឺថាស្អកឲ្យឈឺកទៀតបាទតោះអញ្ចឹងឥឡូវយើងមកនិយាយបន្តិចតាក់ទងទៅនឹងប្រូនេះគឺគាត់ត្រូវចាញ់បោកគេបាទគាត់ចាញ់បោកគេហើយគាត់ក៏បានផ្ដាំអីចឹងណាចេះចោះហ្នឹងទៅក៏ប៉ុន្តែខ្ញុំចង់និយាយថារឿងអ្នកបោកមានអ្នកចូលខមមិនខាងក្រោមគាត់ថាបើសិនជាគេបោកគេមិនដាក់ profile ប៉ុន្តែខ្ញុំចង់និយាយថាអារឿងហ្នឹងក៏ត្រូវមួយយ៉ាងខុសមួយយ៉ាងពីព្រោះខ្ញុំធ្លាប់ឃើញច្រើនឃើញច្រើនណាពួកគេពឹងមកឲ្យខ្ញុំជួយផុសវីដេអូវាច្រើនអញ្ចឹងខ្ញុំដឹងច្រើនអញ្ចឹងពេលខ្លះគឺគេអាច hack account គាត់ហ្នឹងដើម្បីយកទៅបោកប្រូនេះបាទក៏មានហើយមួយទៀតជារូបរបស់គាត់ផ្ទាល់ក៏មានដែរអាហ្នឹងយើងខំឧទាហរណ៍ណាបាទអ្នកខ្លះគឺយករូបខ្លួនឯងទៅបោកគេបានសម្រាប់រួចប្លុក Facebook គេរួច delete រូបភាពក្នុង Facebook ខ្លួនឯងខ្ទេចខ្ទីអស់លីងលុប profile ចោលក៏មានដែរ អញ្ចឹងយើងមិនហ៊ានសន្និដ្ឋានទេបាទថាតើគាត់ផ្ទាល់ឬក៏មិនគាត់ផ្ទាល់ដែលបោកប្រាស់ណាបាទឥឡូវយើងស្ដាប់បន្តិចហ៎បាទបាទមើលបងឯងវានិយាយសិតណាវាមើលនេះមើលស្ដាប់ស្រីចុយមរាយហ្នឹងវានិយាយបងនិយាយលោចយល់អារម្មណ៍បងឯងវានិយាយសិតណាយល់អារម្មណ៍ខ្ញុំមានណាណៃវានិយាយថាខ្ញុំតែខ្ញុំមិនបំផ្លាញមុខមាត់ខ្លួនឯងណាណៃគឺ និយាយទៅបានមកពីតាមមនុស្សយើងស្គាល់មុខអត់ស្គាល់ចិត្តមែននឹងឯណាគេឃើញវីដេអូហ្នឹងឲ្យឃើញជួយមីសិនបើថាមាន friend របស់វា ជួយមីសិនទៅវាតែគូមានណាគេស្គាល់វាអីហ្នឹងហើយប្រាប់វាទៅថា account ហ្នឹងខ្ញុំឲ្យវាបោះឆ្កែស៊ីបាទអញ្ចឹងអ្នកនរគ្នាឃើញស្រាប់អីគឺនេះមើលស្ដាប់តាមពិតទៅខ្ញុំនិយាយតែមួយម៉ាត់ទេនិយាយហើយនិយាយទៀតហេតុអីបានត្រូវទុកចិត្តគេមិនថាអ្នកលេងហ្គេមជាមួយក្នុងធីមជាមួយទេ បើសិនជាបងប្អូនបង្កើនការប្រុងប្រយ័ត្នអត់មានរឿងនឹងកើតឡើងទេបងប្អូនយើងត្រូវរក YouTuber ឬក៏ Streamer ណាដែលយើងទុកចិត្តឬក៏ Admin group ណាដែលយើងទុកចិត្តឲ្យគាត់ធ្វើជាអាជ្ញាកណ្ដាលបាទធ្វើ commission ឲ្យយើងបាទគឺធ្វើជាអ្នកដែលទទួលលុយដូចខ្ញុំរងថ្ងៃចឹងខ្ញុំមិនថាប្រម៉ូទឲ្យខ្លួនឯងទេក៏ប៉ុន្តែខ្ញុំគ្រាន់តែចង់បង្ហាញអ្នកនរគ្នាថាអ្នកនរគ្នាគួរតែអឺកុំងាយតូទុនចាញ់បោកគេពេកបាទវាបានចិត្តទៅដល់ពួកអាអ្នកដើរបោកណា ហើយខ្ញុំនិយាយក៏មិនមែនផ្ដោតសំខាន់ថាគាត់អ្នកបោកពិតប្រាកដទេព្រោះខ្ញុំអត់ដឹងក្នុងរឿងហ្នឹងទេក៏ប៉ុន្តែខ្ញុំគ្រាន់តែចង់បកស្រាយ យើងគួរតែរក admin group ឬក៏ admin page ណាមួយដែលយើងទុកចិត្តបានជឿជាក់ឲ្យគាត់ធ្វើជាអ្នកអាជ្ញាកណ្ដាលទៅអស់5រៀល10រៀល20រៀលកុំស្ដាយលុយហ្នឹងព្រោះជួនកាលយើងអាចស្ដាយលុយហ្នឹងប៉ុន្តែតែបាត់បង់ account ជាទីស្រឡាញ់របស់យើងដែលមានតម្លៃ6 700 1000 2000បាទហើយវាមានច្រើនមែនតើហើយខ្ញុំចង់និយាយថានៅក្នុងក្រុមរបស់ខ្ញុំផ្ទាល់ មានអ្នកខ្លះអីណាដល់ពេលគេទិញ account អីណាអស់គុណសម្រាប់ទំនុកចិត្តកុំបរហោះបែបហ្នឹងមិនមែនថាខ្ញុំមិនចង់ឲ្យបរហោះមូលហេតុអីយើងបរហោះបែបហ្នឹងយើងជាមនុស្សល្អអត់អីទេចុះអាអ្នកបោកវាមិនមានអាកាសវាមិនឈៀតអាកាសអញ្ចឹងអ្នកផ្សេងអាចថាគេទិញនៅក្នុងក្រុមអត់អីផងយើងទិញទៅទៅផ្លុងបាទអស់លុយអត់បាន account អស់ account អត់បានលុយអញ្ចឹងវាច្រើនមែនតើបងប្អូនកន្លែងទៅនឹងអ្នកអស់នេះគួរតែយល់ចឹងសម្រាប់អ្នកលក់ដាច់ដោយខ្លួនឯងខ្ញុំគិតថាផុសទៅក្នុង Facebook ខ្លួនឯងទៅបានហើយមិនចាំបាច់ផុសនៅក្នុងក្រុមទេ បាទពីព្រោះវាយើងជាមនុស្សស្មោះត្រង់អត់អីតែប៉ះនេះមិនស្មោះត្រង់គឺអញ្ចឹងបាទហើយអញ្ចឹងគឺយើងសុខកិតចំណាយលុយទៅ5រៀល10រៀល20រៀលឲ្យ admin ជាអ្នកដោះស្រាយឲ្យយើងទៅបាទទី1ខាង account ក៏មិនភ័យខ្លាចបាត់ account ទី2ខាងលុយក៏មិនភ័យខ្លាចថាបាត់លុយអត់បាន account អញ្ចឹងតួយ៉ាងវាមានច្រើនខ្លាំងណាស់បាទឃើញហ្នឹងគាត់ថាស្គាល់មកអត់ស្គាល់ចិត្តដូចខ្ញុំថាចឹងពេលខ្លះ គាត់នេះជាអ្នកបោកមែនប៉ុន្តែពេលខ្លះមិនមែនទេគឺគាត់ត្រូវគេបោកយក account Facebook គាត់ដើម្បីដើរបោកគេអាហ្នឹងក៏ថាបានដែរអញ្ចឹងយើងពិបាកសន្និដ្ឋានឡើងហ្នឹងបាទអញ្ចឹងអ្នកទាំងអស់គ្នាឃើញស្រាប់ហ្នឹងបើចំពោះរឿងនេះមួយរឿងមួយនេះវិញ fan របស់ខ្ញុំហ្នឹងគាត់ថាគាត់ថ្ងៃហ្នឹងគាត់រៀងសង្វឹងផងអាហ្នឹងយើងនិយាយតាមគាត់និយាយណាគាត់ថានៅសុកសុកស្រាប់តែខ្ញុំឆាតទៅគាត់តាមពិត account fake គេថាអីណាហាយអូនបាទហើយទម្លាប់របស់ខ្ញុំខ្ញុំមិនដែរហៅគេអូនទេគេចឹងគឺប្រូហ្នឹងក្មេងចាស់គឺប្រូហ្នឹងណា ហើយវាយសហាយអូនបាទ account អូនឯងឯណាមានអ្នកចង់បានបាទបាទគេឲ្យប្រហែល550បាទ account គាត់ពឹងឲ្យខ្ញុំលក់550ដុល្លារបងប្អូនឃើញស្រាប់បាទនេះបាទបាទអីណានេះនេះនេះនេះឲ្យ Gmail មកអូននេះណាណាបាទចាំបន្តិចគេឲ្យ Gmail កុំតន់ចូលហ្គេមកុំតន់ចូលអីពឹបបាទចាំមើលឆ្អែតចិត្តអាចុងក្រោយបាទបាទចូលបានចូលចូល មើលទៅបុកប្រូយហ្នឹងណាអូនកំតាន់ចូលហ្គេមបងទៅចូលមិនអូនឯងចូលបានបាត់បាត់បងអញ account คล้ายคล้ายទេបាទហេអញ account คล้ายคล้ายទេបាយបាទនៅពេលវាបាយហើយគឺវា block Facebook បាត់ហើយគឺវាដូរ profile បាត់ទៅហើយបាទអានេះគឺការ fake account របស់ខ្ញុំបាទអញ្ចឹងអ្នកទាំងអស់គ្នាឃើញស្រាប់ហើយបាទអឺចំពោះ ការតាក់ទងមកខ្ញុំនឹងខ្ញុំសូមថាផ្ដោតសំខាន់ទៅលើលេខទូរស័ព្ទពីរខ្សែបើសិនជាមានពាក់ព័ន្ធទៅនឹងផ្ញើ account ផ្ញើ Gmail អីហ្នឹងលុយអីហ្នឹងឬក៏ Telegram របស់ខ្ញុំក៏បានដែរ031របស់ខ្ញុំហ្នឹងណាបាទនេះនេះ031នៅលើនេះនេះឃើញទេបាទហើយនេះអ្នកទាំងអស់គ្នា បាទ account របស់គាត់ដែលត្រូវគេបោកបងប្អូនជួយ share ទាំងអស់គ្នាផងនេះបើសិនជាវាយក account ហ្នឹងទៅលុកឯណាលេងឯណាឃើញ ID បែបហ្នឹងគឺ account ហ្នឹងហើយបាទ 39ក៏ទុយ52លេខ ID server នេះ48 89 59 823បាទណាចា account ហ្នឹងគឺតម្លៃ500ជាងគឺ skin កប់សេរីមែនតើ skin សក់ skin ល្អណា account ទួយទេប៉ុន្តែ skin ល្អច្រើនអញ្ចឹងបងប្អូនឃើញស្រាប់ហើយបាទគឺការបោកប្រាស់កាន់តែរីករាលដាលច្រើនឡើងដោយសារអីដោយសារតែបងប្អូនមួយចំនួននឹងឯងដែលគាត់នៅ តែបន្តចាញ់បោកគេនៅតែជឿគេ ហើយនៅក្នុងក្រុមរបស់ខ្ញុំខ្ញុំសូមនិយាយតិចមិនថាក្រុម Cell Mobile Legend Clash of Clans អីទេសូមអ្នកទាំងអស់គ្នាផុសអ្វីដែលតាក់ទងទៅនឹង game ដែលដែលឈ្មោះក្រុមនឹងបានដាក់ Mobile Legend គឺ Mobile Legend Clan គឺ Clan កុំ share តែប្រទេសតែផ្ដាស់ពេញហ្នឹងអញ្ចឹងប្រយ័ត្នតែខ្ញុំ kick ចោលឬខ្ញុំលុបផុសអីកុំកុំកុំគិតថាខ្ញុំចេះចោះណាអាហ្នឹងយើងយើងមើលគ្រប់បើគ្រប់លក់ hero អីយើងលក់តែហ្នឹងទៅហើយក៏ប៉ុន្តែតាក់ទងនឹងការលក់ដូចខ្ញុំថាអញ្ចឹងជំរើសដែលល្អគឺ admin បាទបើសិនជាអ្នកទាំងអស់គ្នានៅតាក់តងខ្លួនឯងខ្លួនឯងហ្នឹងទៅអឺល្អមួយយ៉ាងដែរអាហ្នឹងគឺបាត់បង់ខាតបង់អត់មានពីណាគឺជួយបានទេបាទហើយខ្ញុំក៏អត់មានពេលសម្រាប់តែអង្គុយធ្វើឲ្យរឿងគេបោកប្រាស់រហូតដែរព្រោះខ្ញុំប្រាប់ម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀត fan របស់ខ្ញុំបាទមួយទៀតខ្ញុំចង់និយាយតកតងតន្ទឹងក្រុម class clan អ្នកចូលលក់អ្នកណាចង់លក់ប្រមាណលក់ទៅបាទយើងកុំទៅបញ្ចេញយោបល់រិះគន់គេអី បាទចង់និយាយថាអ្នកខ្លះរិះគន់គេតែអត់មើល account ខ្លួនឯងក៏មានដែរបើយើងរិះគន់ឲ្យវាសមរម្យមិនអីទេតែរិះគន់អ្នកខ្លះរិះគន់ជន់ប្លិចគេថែមដូចជាខ្ញុំផុស account តម្លៃ75ដុល្លារខ្ញុំលក់ឲ្យគេទេក៏ប៉ុន្តែ account នេះគឺជាប្រភេទ Gmail អ្នកទាំងអស់គ្នាគិតថាខ្លួនឯងលេងរយៈពេល3ឆ្នាំហើយយកទៅលក់50រៀលឬយកទៅលក់20ដុល្លារអ្នកទាំងអស់គ្នាសប្បាយចិត្តអត់ហើយតើយកយកលុយ75ដុល្លារនោះទៅ ទៅបង្កើតហេរ៉ូថ្មីឲ្យលេងក្នុងរយៈពេលមួយថ្ងៃបានប្រហែលប៉ុណ្ណឹងអត់អ្នកលក់គឺចង់បានថ្លៃអ្នកទិញគឺចង់បានថោកបាទយល់កន្លែងនឹងផងហើយអ្នកខ្លះលក់30ដុល្លារ40ដុល្លារមើលទៅសិតសុបសែល ID ទិញទៅលេងបានតែមួយថ្ងៃពីរថ្ងៃគេក៏លេងយើងក៏លេងលេងចោះលេងឡើងខូច account នឹងបាត់បាទក្រុមហ៊ុន ban account នឹងបាត់ហើយសួរសบายចិត្តអត់អស់អស់អស់លុយតិចហើយបែរជាទិញទៅលេងអត់បានលេងអត់បានរហូតលេងបានតែមួយផ្លែតខូចបាត់ហ្នឹងឥឡូវសบายចិត្តអត់ អញ្ចឹងខ្ញុំផុសលក់អ្វីអ្នកទាំងអស់គ្នាគាត់រីកមិនថាវារៀងថ្លៃវារៀងថោកទៅបានហើយពេលខ្លះកុំជន់បលិចខ្លាំងពេកបាទពីព្រោះ account ដែលខ្ញុំជួយលក់ទាំងអស់គឺសិតជា account Gmail ដែលជា account ទិញមួយដឹងមួយទិញហើយគឺប្រើបានរហូតអ្នកខ្លះអួតក្ដែងក្ដែង account ធំហ្នឹងលក់ដល់តម្លៃត្រឹម40រៀលទេបាទសើមើលទៅ Supercell ID បាទបាទ ហើយដល់ពេលទិញគេហើយហើយលេងតែខូចអាំងបងជួយខ្ញុំផងខ្ញុំទិញរបស់គេគេមិនអង្គគេលេងបានខ្ញុំឆែង password Gmail ហើយនៅតែគេលេងបានហើយចុះហេតុអីមិនគេលេងបានបើ Supercell ID ហ្នឹងតា log ចូលទូរស័ព្ទដៃណាវាជាប់អានឹងបាត់ហើយលុះត្រាតែគេជាមនុស្សស្មោះត្រង់បានគេ remove អា Gmail Supercell ID ចេញពីទូរស័ព្ទដៃគេណាតែបើគេមិនស្មោះត្រង់គេនៅតែលេងរបស់យើងបានរហូតរហូតដល់ខូចទូរស័ព្ទហ្នឹងហើយបើសិនជាយើងទិញគេ Gmail ក៏យើងត្រូវតែឆែងទៅជា Supercell ដែរបើយើងមិនឆែងទេគេយកបានថ្ងៃណាថ្ងៃណាគេយកវិញបានដែរ បើអត់តន់យល់ពី security game អត់តន់យល់ពី game នឹងច្បាស់សួរខ្ញុំខ្ញុំប្រាប់បាទអត់មានគិតលុយទេនិយាយចឹងហ្មងទៅបាទអញ្ចឹងមុននឹងផុសអីគឺគួរតែយល់ដល់ចិត្ត admin គ្រប់ដែលបង្កើតឲ្យលក់នឹងផងបាទយើងអ្នកខ្លះគាត់ចង់លក់ចោលចេះតែលក់ទៅចោលអត់មានយល់អារម្មណ៍គ្នាគ្នាលេងរាប់ឆ្នាំហើយខំប្រឹងដាក់លុយអីចឹងងាប់ចោលឲ្យគ្នាលក់ខាតប៉ុណ្ណាទៀតសម្រាប់ខ្ញុំជា admin ពេលដែលគេលក់ដាច់ម្ដងម្ដងខ្ញុំបានតែ10រៀល5រៀល20រៀលអីហ្នឹង បាទចង់តែឯងលក់ប្រហែលលក់ទៅប៉ុន្តែខ្ញុំអត់ចង់ឲ្យវា account នឹងវាចុះវាកាន់តែថោកខ្លាំងពេកវាអយុត្តិធម៌សម្រាប់អ្នកដែលលេងបាទលេងឲ្យខំដាក់លុយអស់ឡើង100 200ដុល្លារយកទៅលក់វិញបាន40រៀលនេះឥឡូវគិតមើលហើយបើយើងឈប់លេងយើងលក់ចោលយើងលក់យើងលក់បំបត្តិទៅបាទតម្លៃ inbox ចូលទៅអត់យល់ឡើយហ្នឹងມັນថាពិបាកអញ្ចឹងអ្នកលក់អ្នកខ្លះគាត់លក់ចោលហ្នឹងគាត់ចេះដើរបាញ់គេបាញ់ឯងបាទ ហើយមើល account នេះច្បាស់ណាបើសិនជាមិនប្រកបអារឿង Gmail Supercell ហ្នឹងសួរខ្ញុំកុំឲ្យមានការចាញ់បោកម្ដងហើយម្ដងទៀតអូខេបាទអញ្ចឹងអ្នកទាំងអស់គ្នាវីដេអូនឹងមានតែប៉ុណ្្នឹងទេបើសិនជាពាក្យសម្ដីខ្ញុំខ្វះខាតកន្លែងណាឬក៏លើសលួសកន្លែងណាអាចចូលរួម recommend ឲ្យខ្ញុំបាទនឹងកែតម្រូវតាមអ្នកទាំងអស់គ្នាពីព្រោះថាវីដេអូនេះក្តីចំណេះគោលបំណងរបស់ខ្ញុំគឺគ្រាន់តែចង់ឲ្យអ្នកទាំងអស់គ្នាប្រុងប្រយ័ត្នអត់ចង់ឲ្យអ្នកទាំងអស់គ្នាចាញ់បោកគេតែប៉ុណ្្នឹងបាទអរគុណច្រើនអ្នកទាំងអស់គ្នាជួបគ្នានៅបាទវីដេអូក្រោយទៀតបាទ